បាទតាកម្ពុជាខាតពេលយូរបាទឥឡូវយើងចូលដល់សាច់រឿងយើងអឺនឹងឲ្យតកតងទៅនឹងការសម្រេចចិត្តរបស់ក្លឹប Manchester United ជាមួយនឹងក្រុមប្រឹក្សាពិបាលទាំងអស់បានបើកកិច្ចប្រជុំបន្ទាប់ពី Man U បរាជ័យចាញ់ Liverpool នៅក្នុងទឹកដីខ្លួនឯងលទ្ធផល5ទល់0បាទយើងតាមដានព័ត៌មានការពីម្សិលបាទយើងឃើញថា Man U បានកោះប្រជុំបន្ទាន់មួយសម្រាប់កំណត់ជោគវាសនារបស់លោក Ole Gunnar Solskjaer ចុងក្រោយ ក្រោយទៅពីសម្រេចបានន័យថាក្រោយទៅពីប្រជុំចប់ បាទក្រុមប្រឹក្សាវិបាលដូចជាប្រធានក្លឹបរបស់ Man U ទាំងមូលគឺបានសម្រេចបន្តលទ្ធភាពឲ្យសូខ្យាដឹកនាំបន្តទៀតក៏ប៉ុន្តែអនាគតរបស់សូខ្យាអាចនឹងកំណត់ត្រឹមការប្រកួត Passport នាសប្តាហ៍ក្រោយនេះបើទោះបីជាពេលនេះបាទ Man U នៅទុកឱកាសឲ្យសូខ្យាដឹកនាំបន្តទៅមុខទៀតក៏ប៉ុន្តែការប្រកួត Passport សប្តាហ៍ក្រោយនេះអាចថាជាអនាគតរបស់គាត់ហើយអាចថាជា ជាការកាត់ក្តីថាប្រសិនបើបរាជ័យចាញ់ Spurs ទៀតអាហ្នឹងគឺអឺ ឱកាសរបស់អូឡេនឹងគឺកាន់តែតិចទៅតិចទៅហើយព្រោះពេលនេះគឺឡើងកម្ដៅខ្លាំងមែនទែនបាទសម្រាប់អូឡេបាទជាមួយនឹងក្លឹបបីសាច់ក្រហម Manchester United ហើយបាទមែនទែនទៅ Man U ក៏បានដាក់គោលដៅហើយថា ប្រសិនបើអូឡេត្រូវបានក្លឹបបណ្ដេញចេញមែននោះបាទគ្រូបង្វឹកដែលស័កសមចំនួនបេក្ខភាពអូឡេនោះគឺលោកអង់តូនីញ៉ូកុនតេបាទកុនតេគឺជាបេក្ខភាពទី1ដែលមែនយូលើកយកមកពិភាក្សាប្រសិនបើអូឡេត្រូវបានក្លឹបបណ្ដេញចេញមែនសប្តាហ៍ក្រោយសប្តាហ៍ក្រោយមែនយូប៉ាសពើអញ្ចឹងមែនយូ ត្រូវត្រូវលោកអូឡេបាទត្រូវធ្វើយ៉ាងម៉េចបាទដើម្បីរៀបចំតម្រង់លេខសារឡើងវិញបាទបន្ទាប់ពីតម្រង់លេខដ៏សាមញ្ញរបស់គាត់ហាក់ដូចជាបាទប្រមាណប្រគួននេះគឺធ្វើឲ្យអ្នកគ្រប់គ្រងទាំងក្លឹបបាទគឺមិនសប្បាយចិត្តទោះតែសោះជាពិសេសគឺបរាជ័យចាញ់ទឹកដីខ្លួនឯងកាលពីប្រហែល3 4ថ្ងៃមុន5-0បាទវាជាលទ្ធផលដ៏អាក្រក់បំផុតហើយអូឡេក៏គាត់ទទួលស្គាល់ដែរគាត់ថានេះគឺជាកំហុសរបស់គាត់បាទគាត់អឺមិនបន្តអ្នកណាទេព្រោះអ្វីដែលគាត់រៀបចំនោះគឺ វាខុសប្លែកនៅពេលដែលលទ្ធផលចេញមកអញ្ចឹងសំបីតែគ្រូតារបស់យើងលោកសលៃហ្វូកូសុនក៏គាត់គ្រប់គ្រងបានន័យថាគាត់ទុកឱកាសឲ្យអូឡេបាទទុកឱកាសឲ្យអូឡេម្ដងទៀតប៉ុន្តែថ្ងៃសៅរ៍ហ្នឹងសប្ដាហ៍ហ្នឹងថ្ងៃសៅរ៍ហ្នឹងគឺបាទថ្ងៃសៅរ៍ហ្នឹងមែនយូប៉ាសពើម្ដងទៀតអញ្ចឹងត្រៀមមកហើយ បាទយើងចាំមើលថាអនាគតរបស់អូឡេបាទនឹងទៅជាយ៉ាងណាក៏ប៉ុន្តែប្រសិនបើបើយើងនិយាយអំពីកងត្រារបស់គាត់បើអូឡេ ជាមួយនឹង Man U នោះគឺក្លឹប Man U បានថែមកងត្រាយគាត់3ឆ្នាំ3ឆ្នាំទៀតប៉ុន្តែដោយសារមានបញ្ហាចាញ់អឺការប្រកួតនៅរដូវកាលថ្មីនេះចាញ់ Aston 1-0ចាញ់យ៉ាងបុយនៅពានរង្វាន់ UEFA Champions League 2-1អឺចាញ់ Leicester ទៅទី4-2នៅក្រៅដីហើយមកបន្តចាញ់ Liverpool នៅក្នុងទឹកដីខ្លួនឯងទៀតអញ្ចឹងវារត់តែធ្វើឲ្យកម្ដៅរបស់គាត់នោះគឺឡើងក្ដៅទៅក្ដៅទៅហើយបាទសម្រាប់លោកអូឡេ បើទោះបីជាក្លឹបបានបន្ថែមកងត្រាឲ្យគាត់3ឆ្នាំក៏ពិតមែនតែពេលនេះបាទក្លឹបគឺអាចនឹងកាប់បាទន័យថាផ្ដាច់កងត្រាមុនបាទមុនមុនមុនពេលមកដល់បាទសុកចិត្តថែមលុយអូឡេគឺប្រជប់គាត់ត្រឹមតែតែម្ដងតែយ៉ាងណាមិញយើងចាំមើលថាឱកាសរបស់គាត់គឺនៅមានម្ដងទៀតបាទនៅប៉ះជាមួយនឹង Spurs នៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយកុំភ្លេចថាទម្រង់របស់គាត់ពូគាត់ថាងាប់វាយឲ្យងាប់ទៀតក៏អត់ដូរដែរបាទ4 2 3 1ហ្នឹងវាយឲ្យងាប់ទៀតក៏ក៏អូឡេអត់ដូរដែរ ព្រោះហាក់មើលទៅគាត់ដូចពេញចិត្តគាត់ចូលចិត្តជាមួយនឹងតម្រងលេងនេះខ្លាំងណាស់បាទតម្រងលេងបែបកែពីឯងបាទគេហៅថាបែបអឺមនុស្សចាស់ណាបាទមិនមិនមិនមិនស៊ីគេច្រើនពេកបាទស៊ីគេហើយគឺទុកហ្មងបាទ4 2 3 1ហ្នឹងអញ្ចឹងអាហ្នឹងតម្រងលេងសម្រាប់គាត់ហើយវាយឲ្យងាប់ទៀតងាប់ទៅជាតិក្រោយគឺគាត់ប្រើតម្រងលេងហ្នឹងដែរហើយយើងដឹងហើយថាចាប់តាំងពីអូលេដឹកនាំនៅមែនយូបាទមិនដែលឃើញគាត់ប្រើតម្រងលេង4 3 3ម្ដងណាទេ ហើយភាកច្រើន បាទអ្វីដែលគាត់លេងនោះគឺគាត់ focus ទៅលើការការពារច្រើនជាងការវាលុកបាទអញ្ចឹងវាធ្វើឲ្យអ្នកមើលអ្នកគ្រប់គ្រងទាំងពូ ដែលជាអ្នកនិយាយទាំងយើងជាអ្នកមើលហ្នឹងគឺបាទបាទអឺវាសាមញ៉ាំបាទវាមើលទៅវាអត់វាន័យថាវាអត់សង្គ្រប់វាអត់អឺជក់ចិត្តបាទដូចដល់ Liverpool ដូច Man City បាទដូច Chelsea លេងទេព្រោះគាត់លេងមើលទៅវាការពារពេកបាទដូចនេះហើយដូចតម្រងលេងដូចអ៊ីតាលីហីតែឥឡូវយើងមិនមិនមិនមិនមិនក៏មិននេះដែរក៏មិនក៏មិនថា គាត់យ៉ាងម៉េចដែរប៉ុន្តែ ចាំមើលការប៉ះប៉ាសពើថ្ងៃសៅរ៍ហ្នឹងគឺដឹងហើយបាទប៉ាសពើថ្ងៃសៅរ៍ហ្នឹងដឹងហើយថាអនាគតរបស់គាត់យ៉ាងម៉េចអនាគតរបស់គាត់គឺនៅលើស្ពើនៅសប្តាហ៍ហ្នឹងហើយបើតែចាញ់ស្ពើទៀតចប់សពគ្រប់ហើយបើលែងយកអីមកទប់ជាប់ទៀតហើយហើយសូម្បីតែលោកសលអេហ្វូកូសុនក៏គាត់និយាយហើយថាបាទការប្រកួតប៉ាសពើហ្នឹងអាចតែជាការប្រកួតសម្រាប់កំណត់អនាគតរបស់អូឡេហើយបើក្រោយទៅពីប្រជុំចប់បាទក្លឹបក៏អាចថានឹងដាក់បានន័យថាដាក់គោលដៅហើយ បើសិនបើអូឡេចាញ់គឺបើយកអតីតគ្រូរបស់ Inter Milan គឺលោកអង់តូញ៉ូកុនតេបាទជនជាតិអ៊ីតាលីមកដឹកនាំបាទកុនតេគឺជាបេក្ខភាពទី1អរគុណច្រើន បាទសម្រាប់អឺដំណឹងក៏ដូចជាការតាក់ទងទៅនឹងអនាគតរបស់អូឡេគឺយើងមានតែប៉ុណ្្នឹងទេពួកក្លឹបបានប្រជុំហើយជាមួយនឹងថ្នាក់ដឹកនាំក៏ដូចជាក្រុមប្រឹក្សាវិបាលទាំងមូលគឺមិនទាន់បណ្ដេញលោកអូឡេចេញទេមកទល់ពេលនេះគឺទុកឱកាសឲ្យគាត់បន្តទីដឹកនាំហើយសម្បិតតសាឥឡូវក៏គ្រប់គ្រងដែរអញ្ចឹងគាត់ចាំមើលថា ប៉ះជាមួយស្ពឺសប្តាហ៍នេះចុងសប្តាហ៍នេះបាទតើនឹងទៅជាយ៉ាងណាអូខេអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទយើងឆ្លេះរឿង Ole សិនថាបើក៏ប៉ុន្តែយើងនិយាយរឿង Man U នោះគឺយើងនិយាយសឹងថារាល់ថ្ងៃបើរឿង Man U បាទប្រធានបទ Man U នោះគឺសឹងតែរាល់ថ្ងៃសូម្បីតែអ្នកវិភាគបាល់ទាត់សូម្បីតែ MC បាល់ទាត់នៅស្រុកខ្មែរយើងមិនថាខ្ញុំមិនថាបងប្អូនណាទៅគឺលើកយកតែបញ្ហា Man U មកនិយាយទេព្រោះ Man U គឺជាប្រធានបទក្តៅជាងគេហ្មងបាទ Man U គេលើកយកមកនិយាយច្រើនជាងក្រុមណាណាទាំងអស់បាទច្រើនជាង Barca ច្រើនជាង Real Madrid ចាំបានន័យថា Man U នោះគឺជាក្រុមដែលគេ focus ខ្លាំងបំផុតបើចាប់តាំងពី Cristiano Ronaldo គាត់មកចូលរួមនៅ រដូវកាលថ្មីនេះ បាទ Man U គេចាប់អារម្មណ៍ច្រើនហើយមកទល់នឹងពេលនេះ បាទ Man U អត់ទាន់ថាអាចនឹងមើលឃើញថានឹងត្រូវបដិញអូឡេឬក៏ក៏ទុកទេបាទគឺឱកាសរបស់គាត់គឺនៅប៉ះជាមួយនឹង Spurs មកបានប្រកួតទៀត